គួរឲ្យរន្ធត់ណាស់បឋមភេកជ្ជៈ MI-24 របស់រុស្ស៊ីបានបាញ់ទម្លាក់ដោយមីស៊ីល Man Parts របស់អង់គ្លេសនៅតំបន់មួយ នៅក្នុងប្រទេសអ៊ុយក្រែនជំរាបសួរទស្សនិកជនទាំងអស់គ្នានៅថ្ងៃនេះយើងខ្ញុំនឹងនាំព័ត៌មាន ថ្មី ថ្មីជូនមិត្តស្ដាប់ដូចតទៅ ប្រិមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រីការពីពេលថ្មីថ្មីនេះឧត្តមភេកជ្ជៈមួយរបស់រុស្ស៊ីដែលកំពុងធ្វើការហោះហើរយ៉ាងទាបពីដីនៅក្នុងទីក្រុងមួយរបស់ប្រទេសអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួចមីស៊ីល Menspos របស់អង់គ្លេសដែលប្រគល់ឲ្យអ៊ុយក្រែនហើយចំពោះសកម្មភាពនៃការធ្លាក់ត្រូវបានគេថតបានគណៈពេលដែលឧទ្ធម្ភាគជ្ជៈ MI 24របស់រុស្ស៊ីបានធ្លាក់មកដល់ដី ជាមួយនឹងដុំភ្លើងយ៉ាងសន្ធោសន្ធៅនិងសំឡេងឮរំទោគួរឲ្យបញ្ជាក់ថាការធ្លាក់ត្រូវបានគេថតបាននៅពេលដែលអធំពិកចរុស៊ីត្រូវបានកំជ្រួចបាយរបស់អ៊ុយក្រែនបាញ់ស្ទាក់ហើយបានពេលធ្លាក់ចូលទីវាលអ៊ុយក្រែនក្នុងភ្លើងឆេះយ៉ាងសន្ធោសន្ធៅម្យ៉ាងវិញទៀតបើតាមសេចក្តីរាយការណ៍មួយបានដឹងថាអូថមពិកជាអវយប្រហារចម្ងាយឆ្ងាយ35អឹមត្រូវបានបាញ់ទម្លាក់ ខណៈពេលកំពុងហោះហើរជិតដីដោយបរិសម្នាក់កំពុងបំពាក់ប្រព័ន្ធការពារដែនអាកាសចល័តហើយចំពោះคลิปវីដេអូនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអធិបតិជ្ជៈត្រូវបានគេមើលឃើញថា កំពុងអោនជិតដល់ដីខណៈពេលដែលវាហោះលើវាលស្រែនៅភូមិខាងត្បូងនៃប្រទេសអ៊ុយក្រែនភ្លាមភ្លាមនោះវាបានទុះឡើងជាអណ្ដាតភ្លើងបន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់សងម៉ាស៊ីននៅមូលដ្ឋាននៃ រដ្ឋមេដោយវីដេអូកំជ្រួចដែលគេជឿថាត្រូវបានថតពីយន្តហោះគ្មានរូបបាវបង្ហាញអំពីយន្តហោះវិលមុនពេលធ្លាក់ដល់ដីដែលអធិបតិជាបានផ្ទុះនៅក្នុងដុំភ្លើងដ៏ធំសម្បើម ដែលបញ្ចូលអណ្ដាតភ្លើង ហើយខ្សែខ្មៅយ៉ាងក្រាស់ហូរចូលទៅក្នុង កំទេចកំទីមេឃឬសមាជិកនាវឹកត្រូវបានគេមើលឃើញធ្លាក់ចុះពីលើយន្តហោះ មួយវិញទៀត ER កំជ្រួចបាញ់បានបង្ហាញពីការដែលមាន សមិទ្ធផលមួយ របស់អ៊ុយក្រែនក្នុងការវាយប្រហារកងកម្លាំងរុស្ស៊ីយ៉ាងណាមិញកងវរសេនាតូចបានអះអាងថាការទទួលខុសត្រូវក្នុងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដែលខ្លួនបានអះអាងថា GMI 24របស់រុស្ស៊ីនៅក្នុងតំបន់ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលជាទីតាំងមួយត្រូវបានគេដាក់ថាជាភូមិសាស្ត្រមួយយ៉ាងសំខាន់ ដែលស្ថិតនៅក្នុងតំបន់ផ្ដាច់ខ្លួន ដែលគ្រប់គ្រងដោយរុស្ស៊ីនៅតាមព្រំដែនជាមួយនឹង Zapatasta ម្យ៉ាងទៀតតំបន់ Azab Azab ដែលមានបំពង់បាញ់ដោយកំជួច Parts ត្រូវបានបាញ់ដោយយន្តហោះចម្បាំង So Avos ក្រោមឈ្មោះคล้ายៗ Beach Side បឋមពេជ្ជៈដែលកំពុងឆេះរបស់ អ្នកកាន់កាប់បានធ្វើការចោះចោតដល់មិនបានគ្រងទុកនៅក្នុងកណ្ដាលវិលអ៊ុយក្រែន ជារំលឹកផងដែរថាឧធម្មបេកជ្ជៈរុស្ស៊ីជាញឹកញាប់ត្រូវបាន គេប្រទះឃើញហោះហើរជ្រុលទាបទៅដីដើម្បីជៀសវាងការចាប់រដាដែលសកម្មភាពនេះអាចធ្វើឲ្យពួកគេងាយនឹងរងគ្រោះខ្លាំងនេះបើតាមវីដេអូជាច្រើនបានបង្ហាញ ចំពោះសមត្ថភាពអ៊ុយក្រែននឹងកំជ្រួចដឹកនាំប្រឆាំងរថក្រោះឬអាតូប FIM 92គឺជាកំជ្រួច ពីដីទៅអាកាសដែលមានអ៊ីនហ្វរ៉េតដែលអាចផ្ទុកដោយតាហ៊ានម្នាក់ម្នាក់ ស្រដៀងទៅនឹងអាវុធកូនកាតិអង់គ្លេសឬអង់គ្លេសឬអាវុធប្រឆាំងឬក្រោះធនស្រាលចំនួនក្រោយឬប្រែប្រួលតាមការបាញ់ចាញ់ពីយានជំនិះនិងអធម្មវិជ្ជៈជាច្រើនគ្រឿងនៅបាត់បើយោងតាមចលនា Twitter អ្នកតាមដានសភាពអាវុធរបស់អ៊ុយក្រែនបានកំពុងតាមដានយ៉ាងដិតដល់នៅសង្គ្រាមបានហាងថាយានជំនិះត្រូវបានបាញ់ដោយកញ្ចក់និងបន្ទះដោយកងវរៈសេនាតូចទី231ក្នុងទីក្រុង ទោះជាយ៉ាងណាក៏ដោយយោងតាមប្រអប់ខ្មៅរបស់ជនហោះហើយគេហទំព័រមានការព័ត៌មានការពីជាតិបានអរិរដ្ឋថាវាពិតជាមានភាពធ្ងន់ធ្ងរចំពោះការខ្វះផ្សែងនៅពេលក្រោយគប់សំនឹងលបឿននៃកម្មជ្រួចនេះបង្ហាញថាវាអាចត្រូវបានទម្លាក់ដោយផ្កាយរណបអង់គ្លេសជាកម្មជ្រួចពីដីទៅអាកាសលបឿនបំផុតរបស់ពិភពលោកហើយអាចធ្វើដំណើរបាន 2 3បន្ថែម ពីនេះទៅទៀតល្បឿននៃសម្លេងផ្កាយរបស់ចក្រភពអង់គ្លេសត្រូវបាន គេប្រើអធិពលបំផុតដើម្បីបំអាញជាលើកដំបូងនៅអធិបតេយ្យនៅក្នុងប្រទេសអ៊ុយក្រែនក្នុង ខែមេសាកន្លងទៅ ជាពិសេសនៅពេលដែលអធិបតេយ្យ MI 28N ត្រូវបានបិទនៅក្នុងតំបន់ លភាគខាងកើតនៅ ប្រទេសដែលគេហទំព័របានសរសេរថាប្រព័ន្ធកម្មជ្រួចលបឿនខ្ពស់កាយត្រូវបានផ្គប់ផ្គង់ទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសអង់គ្លេសកាលពីខែមុន រួមជាមួយនឹងការដឹកជញ្ជូន សភាវុធកូនកាត់បន្ថែមទៀតនេះបើយោងទៅតាមគេហទំព័រសារព័ត៌មានក្នុងស្រុកយ៉ាងណាមិញ ការរចនាអាវុធកូដកាត់របស់អង់គ្លេសគឺមានភាពប្លែកខ្លាំងនៅលើ Star Trek ដែលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីការការពារដែនអាកាសចម្ងាយឆ្ងាយឬក៏ខ្លីផ្សេងទៀតឬប្រភេទផ្សេងទៀតដែលត្រូវបានរចនានិងអភិវឌ្ឍគោលការណ៍ដំបូងដើម្បីចូលរួមការចម្លៀសប្រហាសឬការពារដែលខ្លាំងបំផុតការលេចឡើងកំណត់គោលដៅទាំងអស់របស់ AI NA ក្នុងរយៈពេលខ្លីដែលប្រព័ន្ធត្រូវបានទីមទីឲ្យធ្វើដំណើរក្នុងល្បឿនលឿនយ៉ាងណានោះគេនឹងរៀបចំការសម្រួលបន្ថែមទៀតប្រិមិត្តមនស្សស្ដាប់ជាទីមេត្រីសូមបញ្ចេញមតិរបស់លោកអ្នកនៅផ្នែកខាងក្រោមហើយកុំភ្លេចជួយ Subscribe និងរូបបណ្ដឹងដើម្បីទទួលបានវីដេអូថ្មីថ្មីពីកាហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមអរគុណលោកលោកស្រីបានចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានប្រចាំថ្ងៃរបស់យើងនៅថ្ងៃនេះសូមជួបគ្នានៅក្នុងប្រតិបត្តិព័ត៌មានបន្ត នេះគឺជាលើកដំបូងហើយដែលអ៊ុយក្រែនបានប្រព័ន្ធប្រើប្រាស់រ៉ុកែត M142 របស់អាមេរិកដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ី។ សូមស្វាគមន៍លោកលោកស្រីប្រិយមិត្តដែលបាន តាមដាននៅក្នុងគេហទំព័រខ្មែរម្ចាស់ស្រុកយើងសារជាថ្មីប្រិយមិត្តមិននៅស្នាប់ជាទីមេត្រីកាលពីប្រហែលថ្ងៃនេះ ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីទាហានអ៊ុយក្រែនកំពុងតែប្រើប្រាស់ប្រព័ន្ធរកាត រយៈចម្ងាយឆ្ងាយ M142 របស់អាមេរិកដែលអាវុធនេះត្រូវបាន គេចាត់ទុកថាជាអាវុធខ្លាំងមួយ សម្រាប់ការវាយលុកលើកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនអគ្គសេនាធិការអ៊ុយក្រែនលោក ឥឡូវនេះបានបញ្ជាក់ថាក្របរ៉ូកែតផលិតដោយអាមេរិកបានដំណើរការរួចហើយនៅក្នុងដៃកងកម្លាំងទាហានរបស់ពួកយើងចំណែកឯប្រធានបុគ្គលិកទូទៅរបស់អ៊ុយក្រែនបានសរសេរនៅលើកម្មវិធី Telegram របស់ខ្លួនថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំពុងតែប្រើកំភ្លើងធំទាំងនោះយ៉ាងប៉ិនប្រសប់ជាមួយនឹង រងពីដែក M142 ក្នុងការវាយលោកគោដៅក្នុង តំបន់កាន់កាប់ដោយកងកម្លាំងរុស្ស៊ីនៅទឹកដីអ៊ុក្រែនចំពោះប្រព័ន្ធរកែតកំភ្លើងធំចល័តនេះត្រូវគេស្គាល់ថាជា Zimes ដែល ត្រូវបានគេរាយការណ៍ថាបាន បំផ្ទុះប៉ុស្តិ៍បញ្ជាការរុស្ស៊ីនៅជិតទីក្រុងភៀកខាងកើតនៃប្រទេសអ៊ីស្រាអែលដោយប្រព័ន្ធ M142 ដែលបានអនុញ្ញាត ឲ្យវាអាចបាញ់បង្ហោះក្របរកែតដឹកនាំយ៉ាងជាក់លាក់និងចំគោលដៅជាច្រើនផងដែរចំពោះឧបករណ៍បាញ់បង្ហោះ M142 នេះទៀតសោតមានល្បឿនបាញ់បង្ហោះគួរឲ្យអស្ចារ្យផងដែរដូច្នេះនៅក្នុងកម្មវិធីវីដេអូពួកយើងនឹងធ្វើការពិភាក្សាអំពីប្រព័ន្ធរ៉ុកែត M142 ដែលអ៊ុយក្រែនទៅតែទ ប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសស៊ីគួរបញ្ជាក់ដែរថាកាលពីថ្ងៃទីថ្ងៃទី23ខែមិថុនាឆ្នាំ2022កន្លងទៅក្រសួងការវិជាសាស្ត្ររដ្ឋអាមេរិកបានបញ្ ចេញប្រាក់ចំនួន540លានដុល្លារដើម្បីឆ្លើយតបនឹងជំនួយអាវុធថ្មីដល់លុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលជំនួយថ្មីនេះរួមមានទាំងការផ្ដល់ប្រព័ន្ធរ៉ុកែត M142 កម្រិតខ្ពស់និងគ្រាប់រំសេវប្រមាណ105មីលីម៉ែត្រចំនួន36000គ្រាប់កាំភ្លើងធំ155មីលីម៉ែត្រចំនួន1200គ្រាប់និងកាំភ្លើងយន្ត20000គ្រឿងនិងទូកល្បាត តាមឆ្នេរនិងទន្លេចំនួន18គ្រឿងព្រមទាំងគ្រឿងបន្លាស់តាក់ទិននឹងប្រព័ន្ធរកែត M142 ប្រព័ន្ធរកែត M142 បច្ចេកវិទ្យាប្រព័ន្ធបាញ់គ្រាប់រកែតដែលទំនើបបំផុតនិងបើប្រៀបធៀបជាមួយនឹងប្រព័ន្ធគ្រាប់រកែតសម័យសហភាពសូវៀតដែលយុធាអ៊ុយក្រែនកំពុងតែប្រើប្រាស់ជារៀងរាល់ថ្ងៃនេះដូចជាគ្រាប់រកែត BM21 និង BM27 មានចម្ងាយឆ្ងាយអតិប្រមាណត្រឹមតែ40គីឡូម៉ែត្រប៉ុណ្ណោះខណៈដែលប្រព័ន្ធរ៉ុកែត M142 រយៈចម្ងាយ បាញ់អតិប្រមាណដល់ទៅ70គីឡូម៉ែត្រចំពោះអត្ថប្រយោជន៍មួយផ្សេងទៀតនៃ M142 គឺថាវាអាច បាញ់គោលដៅរបស់វាបានយ៉ាង ប្រសិទ្ធភាពផងដែរដែលនេះ ដាក់សម្ពាធលើ ពួកឈ្លានពានរុស្ស៊ីដែលកំពុង ធ្វើប្រតិបត្តិការ នៅក្នុងតំបន់ Donbas ម្យ៉ាងទៀតការប្រើប្រាស់ប្រព័ន្ធរ៉ុកែត M142 របស់អ៊ុយក្រែនជាលើក ដំបូងនេះនឹងជួយកងកម្លាំងអ៊ុយក្រែនក្នុងការទប់ទល់ជាមួយនឹងកំភ្លើងធំរបស់ទីក្រុងមូស្គូនិងធ្វើឲ្យកងកម្លាំងរបស់លោកពូទីន ចំណាយសភាវុធ កម្លាំងទ័ពនិងថវិកាជាច្រើនផងដែរលើការឈ្លានពានរបស់ពួកគេសូមទាញប្រិយមិត្តទាំងអស់មកទស្សនាវីដេអូនៃបេសកកម្មពលុតអគិភ័យពេលយប់ដែលបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុកែត M142 ជាច្រើន នៅក្នុងបទីធានរុស៊ីដែលស្ថិតនៅ ក្នុងបេសកកម្មពេលយប់ដែលជាសកម្មភាពនេះត្រូវបានថតដោយអ្នកវិភាគវីដេអូរ៉ូបលី ពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការប្រទេស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងដែលបានបង្ហោះសេចក្តីថ្លែងការណ៍ក្រោមលើបណ្ដាញសង្គម Twitter នៅថ្ងៃទី24ខែមិថុនាកន្លងទៅនេះដោយបានដកស្រង់រីកាថា ជាលើកដំបូងប្រព័ន្ធរ៉ុកែត M142 របស់អាមេរិកត្រូវបានអ៊ុយក្រែនប្រើជាលើកដំបូងនៅក្នុងការប្រយុទ្ធនឹង វាយប្រហារទៅលើសត្រូវរបស់ខ្លួនគូបញ្ជាក់ម្ដងទៀតដែរថាការដឹកជញ្ជូនសភាវុធពីសហរដ្ឋអាមេរិកនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន700លានដុល្លារដែលបានប្រកាសថ្ងៃទី31ខែឧសភានៃចំនួនយោធារួមបញ្ចូល M142 ដោយអាមេរិកដោយអាមេរិកសង្ឃឹមថាអ៊ុយក្រែននឹងមានប្រភេទកំភ្លើងធំដែលខ្លាំងក្នុងការប្រយុទ្ធជាមួយសត្រូវប៉ុន្តែបើយើងវិភាគឲ្យបានច្បាស់វិញ គឺថាសហរដ្ឋអាមេរិកមិនចង់ឲ្យកម្មជ្រួចយុទ្ធសាស្ត្ររបស់ខ្លួនធ្លាក់ចូលដៃរុស្ស៊ីឡើយដូច្នេះបានជាអាមេរិកអ៊ុយក្រែនត្រឹមតែ M 142ប៉ុន្តែមិនហ៊ានផ្គត់ផ្គង់ក្របរកែតណាដែលសាហាវនោះទេ ដូចជាប្រទេសក្របរកែតដែលអាចរំខាន និងរារាំងទាហាន ក្រុងឡាំងបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការនាំដែលខ្ពស់ ដែលអាចបាញ់គ្រាប់ចម្ងាយឆ្ងាយ50ម៉ាយឯណោះដូច្នេះហើយបានជារដ្ឋាភិបាលប្រទេសអ៊ុយក្រែនបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យពួកប្រទេសលោកខាងលិចក្នុងការផ្ដល់កម្លាំងធំដែលមានចម្ងាយឆ្ងាយពីយ៉ាងវិញទៀតអនុរដ្ឋលេខាធិការការពីជាតិសម្រាប់គោលនយោបាយបាន ប្រកាសថាការផ្ដល់ប្រព័ន្ធអរ៉ូកែតពីសហរដ្ឋអាមេរិកពិតជាមានតម្លៃពិសេស ពិសាសម្រាប់ពួកយើង ដើម្បីជួយការពារសវត្ថភាព មួយចំនួន សម្រាប់កងកម្លាំងអ៊ុយក្រែននៅជួរមុខរបស់ពួកយើងក៏ព្រោះយើងមាន M142 ជួយការពារផ្នែកខាងមុខមួយវិញទៀតប្រព័ន្ធទាំងនេះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ៊ុយក្រែនដែលអនុញ្ញាតឲ្យពួកយើងអាចដឹកជញ្ជូនរថភេដាយទម្ងន់5តោនដែលពិបាកសម្រាប់សត្រូវក្នុងការតាមដាន និងកំណត់ដំណើរការរបស់វា បានក្នុងរយៈពេលប្រមាណនាទីបន្ទាប់ពីបញ្ចប់បេសកកម្មបាញ់កំទេចរបស់វា ហើយបន្ទាប់ពីផ្លាស់ទីនៅទីតាំងបន្ទាប់ ដើម្បីដំណើរការឡើងវិញយ៉ាង ឆាប់រហ័សយ៉ាងណាមិញចំពោះរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Zanikau បានបង្ហាញពី ការចែករំលែកប្រព័ន្ធថ្មីនេះរបស់អ៊ុយក្រែនកាលពីថ្ងៃប្រហោះតាមរយៈករណី Twitter ត្រូវបាន គាត់បង្ហាញបន្ទាប់ពីការអរគុណដល់លេខាធិការការពិជាតិអាការពិជាតិអាមេរិកសម្រាប់ប្រព័ន្ធរកែបនិងអាវុធថ្មីនេះដោយរដ្ឋមន្ត្រីការពិជាតិអ៊ុយក្រែនបានប្រកាសថាអាវុធនេះពិតជាអស្ចារ្យណាស់សម្រាប់ប្រយុទ្ធជាមួយពួកឈ្លានពានរុស្ស៊ីហើយវានឹង ក្លាយជាអាវុធដ៏សំខាន់ក្នុងការប្រយុទ្ធនារដូវក្តៅនេះបញ្ជាក់ម្ដងទៀតដែរថាការសម្រេចចិត្តផ្ដល់ M142 ដល់អ៊ុយក្រែនត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី31ខែឧសភាកន្លងទៅ ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខចំនួន700លានដុល្លារដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅថ្ងៃទី23ខែមិថុនាកន្លងទៅតើ M142 នេះនឹងផ្ដល់ប្រយោជន៍យ៉ាងណាខ្លះ ឲ្យក្រានក្នុងការប្រយុទ្ធជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៊ីប៉ុន្តែប្រព័ន្ធទំនងជានឹងមិនផ្លាស់ប្ដូរទលយភាពនៃធម្មពលតាមមធ្យោបាយមួយឬផ្សេងទៀតនៅលើវានោះទេទូយ៉ាងនេះក្តីដីវានឹងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចកំណត់គោលដៅលើការបង្កើនរបស់រុស្ស៊ីបានកាន់តែត្រឹមត្រូវជាងពេលមុនខណៈពេលដែល ការបន្ថយការពឹងផ្អែករបស់អ៊ុយក្រែនលើឧបករណ៍ក្រោយសូវៀតផងដែរសូមអគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកតាមដាននៃការទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមប្រិយមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីថ្មីពីគេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមប្រិយមិត្តផ្ដល់មតិរបស់លោកអ្នកនៅក្រោមវីដេអូនេះដើម្បីជួយកែសម្រួលដល់ការអធិប្បាយរបស់យើងខ្ញុំសូមអគុណជួបគ្នានៅក្នុង